សួស្តីបងប្អូនទាំងគ្នាបាទហើយយើងមកមើលពីវិធីធ្វើមន់ទឹកកកស្រាចិនហ្នឹងឯងជាងយើងត្រៀមមួយយើងត្រៀមមន់ពីរយើងលាងទឹកឲ្យស្អាតយើងខ្វះយកគ្រឿងក្នុងចេញហើយនឹងទាញសួតចេញអឺយើងសួតចេញនឹងកលៀនវាចេញដើម្បីដាក់ស្ងោរកុំឲ្យវាមានជាតិឈាមនឹងធ្វើឲ្យទឹកសុបថ្លាផង ហ្នឹងហើយយើងត្រៀមទឹកមួយឆ្នាំងប្រើឆ្នាំងលេខ30 40ណា38 40ដាក់ទឹក3លីត្រដាក់ទឹក3លីត្រអឺតោះមកយើងត្រៀមជីវ៉ាន់ស៊ុយខ្ញីម្រេចគ្រប់សិននិងដើមខ្ទឹមបាទត្រៀមមួយអស់ហើយយើងចាប់ដើម ចាប់ផ្ដើមដាក់ឆ្នាំងនៅលើចក្រានបាទឆ្នាំងដាក់ទឹកនៅលើចក្រានបើកភ្លើងរឹមរឹមបាទបើកភ្លើងមួយមកក្តៅល្មមពុះល្មមមកចាក់គ្រឿងដែលបានត្រៀមរួចចូលក្នុង ឆ្នាំងចាក់គ្រឿងត្រៀមរួចក្នុងឆ្នាំងរួចហើយយើងក៏ដាក់អំបិល 10ក្រាមនិងអឺម្សៅស៊ុប10ក្រាមផងដែរបាទហើយយើងចាប់ផ្ដើមរងាស់វា ទឹកពុះឲ្យរងាស់វាពី10នាទីទៅ15នាទីបាទងាស់គ្រប់15នាទីរួចហើយបាទយើងក៏ចាប់ផ្ដើមបិទភ្លើងបាទបិទភ្លើងឲ្យលើកទៅទុកឲ្យត្រជាក់បាទ ទុកទុកឲ្យតិចមួយកន្លែងសិនមកមួយកន្លែងសិនអឺទុកឲ្យតិចហើយយើងក៏ចាប់ដើមស្រង់មកពេលទឹកតិចហើយយើងចាប់ដើមស្រង់អឺគ្រឿងទេសដែលយើងដាក់ស្ងោរនឹងចេញបានហើយយើងចាប់ដើមដល់វគ្គស្ងោរមុនដងបាទយើងយកមុនទាំងទាំងពីរដែលយើងត្រៀមទុករួចនោះបាទជុំមកស្ងោរ មកទឹកស៊ុបបាទស្មើនឹងទឹកស៊ុបដែលពុះល្មមល្មមគឺយើងប្រើអឺរយៈពេលពី45នាទីទៅ50នាទីផងដែរបាទពេលរួចយើងស្ងោរឆ្អិនហើយដល់គ្រប់50នាទីហើយអស់រយៈពេល50នាទីហើយយើងចាប់ផ្ដើមយកមកត្រាំទឹកត្រជាក់មកយកមកត្រាំក្នុងទឹកត្រជាក់ ហើយយើងត្រង់ទឹកជាហើយយើងយកមកប្រលះយកតែសាច់ទេហ្នឹងហើយប្រលះយកតែសាច់ហើយយើងចូលសាច់ដែលប្រលះរួចយកទៅដាក់ក្នុងទឹកដែលយើងស្ងោរទឹកដែលយើងស្ងោរហ្នឹងបាទដាក់ចូលទៅដាក់ត្រាំចូលទៅបាទព្រោះទឹក ក្នុងទឹកនេះមានរសជាតិសាច់ហើយបាទ ដុំធំធំមុនហើយមកចំណិតតិចតូចតាមក្រោយហ្នឹងហើយយើងដាក់ចំណិតតិចតូចតាមក្រោយបាទក្នុងវីដេអូសូមបញ្ជាក់បងដែរដោយសារខ្ញុំធ្វើคลิปនេះម្នាក់ឯងក្នុងក្នុងកម្មវិធីក្នុងការថតហ្នឹងហើយក្នុងការថត និយាយយើងនៅពេលដែលយើងចាប់ផ្ដើមធ្វើលក់នេះយើងកាប់ដាក់ក្នុងមួយចានបាទក្នុងមួយចានប្រហែលជា2ខាំកន្លះ2ខាំឬ2ខាំកន្លះម៉ាត់ហ្នឹងហើយចឹងក្នុងវីដេអូឃ្លីបនេះក៏នៅមានវគ្គបន្តទៀតដែរនៅវគ្គនៅពេលដែលយើងកាប់សាច់បាទកាប់សាច់ដាក់ចានបាទចឹងអឺ នេះខ្ញុំគ្រាន់តែប្រាប់ពីវិធីស្ងោនិងវិធីត្រៀមទុកតែប៉ុណ្ណោះបាទបាទស្រាចិនយើងចាក់ចូលទៅបាទចាក់ចូលទៅកុំសូវយីច្រើនពេកបាទចាក់ចូលទៅសូវច្រើនពេកល្មមបានហើយបាយជាមក10ទៅ20 20cc ទៅប៉ុណ្ណោះហ្នឹងឯង យើងកូរវាសពបាទកូរសពយើងក៏ព្រាមជប់ក្នុងទូទឹកកកបាទជាការស្រាញ់សម្រាប់មុខម្ហូបមួយបងដែរគឺសម្រាប់គ្រឿងក្លាមបាទនេះជាប្រភេទគ្រឿងក្លាមបាទសូមអរគុណបាទសូមរងចាំទស្សនាវគ្គបន្តភាពបន្តទៀតបាទហ្នឹងហើយសូមអរគុណ